ទូមានព្រះជាព្រះជាឲ្យគេនាំមិនដប់របស់នឹងដកដកដកអត់រួចដកអត់រួចដោតចូលដល់ដកអត់រួចដកអត់រួចមិនដប់របស់ថាបើព្រះជាឲ្យជីវិតអាត្មាហើយឲ្យគេចូលរណាមកឲ្យស្មើនឹងសាច់មកថាតែចូលទៅក្នុងសាច់ហ្នឹងដកអត់រួចអាដាច់ទៅអា អាចុងស្រួចរលួសនៅក្នុងសាច់នឹងរហូតមកទៀតមកហ៊ុនទីក្នុងការនោះយករុយទៅដោតនឹងអាបាឡារលួសនោះវាបាក់បាឡារលួសនៅក្នុងរុយនោះរុយវាអត់ងាប់អញ្ចឹងទៅបណ្ដប់តបហ្នឹងក៏អត់ងាប់ដែរហើយវាជាប់អាឈើនឹងក្នុងខ្លួននឹងបានទៅកាន់កន្លែងព្រះជាព្រះព្រំពោធិសត្វ កណ្ហៈទីបាយណៈព្យាបាលរបួសនឹងចឹងទៅឈើនៅក្នុងនឹងទៅឈើនៃរលួសហ្នឹងកម្មហ្នឹងវាចេះឲ្យមកដូចគ្នាដែរទេគ្រាន់តែធ្វើជាមួយរុយទៅមកអញ្ចឹងលេងត្រង់តែយើងលេងជាមួយសត្វមនុស្សសត្វអីអញ្ចឹងហ្នឹងបានថាកម្មវាអាកំបាំងណារួចទៅនៅនឹងទៅនៅក្នុងការទំនុកម្រងរបស់ព្រះរាជាព្រះរាជាសូមខមាទោសរបស់ទាំងពីរនេះណាបាន កណ្ហតិបាយណៈហ្នឹងក៏បានធ្វើដំណើរមកកាន់មណ្ឌបក្រហោះជាសម្លាញ់មួយអង្គឯងមណ្ឌបក្រហោះហ្នឹងសាកសួរអំពីមណ្ឌបតបោះមណ្ឌបតបោះហ្នឹងស្បគ្រប់ចឹងទៅបានដឹងបានដឹងចឹងទៅក្នុងកាលនោះមណ្ឌបក្រហោះនឹងភិយានឹងកូននឹងឯងនាំគ្នាទៅកាន់អាស្រមរបស់កណ្ហតិបាយណៈនោះណានៅនឹងដីភូមិរបស់ខ្លួនហ្នឹងតែមាន អាស្រមផ្សេងណាមិនមែនមកនៅច្បុកច្បល់ផ្ទះទេហ្នឹងហើយកូនហ្នឹងរត់លេងទៀតព្រះរាពលក្នុងកាលហ្នឹងរត់លេងលេងអាប៊ូលពមៀលចុះពមៀលឡើងវាទៅចូលរូងពោះនឹងដបោកមួយនៅចុងផ្លូវចង្ក្រមអាប៊ូលហ្នឹងវាធ្លាក់ទៅចំក្បាលពោះពោះគេខឹងគេខឹងគេស្អីចេះមកត្រូវក្បាលអញអីដល់ចឹងកុមារហ្នឹងលូបដៃតាមយកអាកូនប៊ូលពោះខំបណ្ដោយទៅសម្លាប់នៅនឹងចុងផ្លូវចង្ក្រមហ្នឹង ពុកម្ដាយទៅយកកូនមកភ័យញីញោទាំងដាក់កូននៅនឹងមុខទេតបោះនឹងសូមឲ្យជួយព្រោះធម្មតាតបោះចេះមុនចេះឆ្នាំចេះអីជួយទេអាត្មាអត់ចេះអីទេមកបួសនេះអត់ចេះអីទេហើយណាមួយអ្នកបួសអត់ត្រូវធ្វើពេកផងបានបិតារបស់កូននឹងមិនដុករបស់ហ្នឹងថាអញ្ចឹងសូមឲ្យលោកម្ចាស់តាំងសច្ចវាចាផ្សាយមេត្តាទៅជួយកូនបានអញ្ចឹងអាត្មាធ្វើបានហើយក៏បានតាំងសច្ចវាចាថាអាត្មាមកបួសនេះ ត្រេកអរនឹងនឹងការបួសត្រេកអរនឹងព្រមចរិយធម៌បាន7ថ្ងៃទេរហូតមករហូតមក50ឆ្នាំថ្លៃមកនេះជាង50ឆ្នាំហើយនៅអាត្មាអត់ត្រេកអរអីទេប៉ុន្តែអាត្មាទ្រាំនៅបានទុកទល់នឹងចិត្តបានទាំងអ្នកដតីណាក៏អត់ដឹងថាអាត្មាមិនត្រេកអរនឹងព្រមចរិយធម៌ដែរដោយសច្ចវិជានេះសូមសេរីសួស្តីកើតមានដល់ញ្ញតតកុមារពឹសវាខ្ជិះចេញទៀតខ្ជិះចេញបានខ្លះខាងលើ ធ្វើឲ្យអាខាងលើនោះវាធូរទៅញ៉ាំយកប្រមាណបើភ្នែកបានមើលឃើញម៉ែហាមាត់ហើយម៉ែមួយម៉ាត់ប៉ុណ្ណឹងបិទភ្នែកទៅទៀតព្រះរំពោលសាស្ត្រថាកម្លាំងរបស់អាត្មាមានតែប៉ុណ្្នឹងឯងចឹងមានតែប៉ុណ្្នឹងឯងចឹងសូមឲ្យអ្នកជាបេដានឹងប្រកាសសច្ចវាចាទៅបានមិនដុកក្រហោះនឹងឯងក៏បានតាំងសច្ចវាចាថា ខ្ញុំទទួលសាមណព្រាមទទួលដោយចិត្តមិនជ្រះថ្លាដែលសាមណព្រាមមកផ្ទះហ្នឹងផ្ទះរបស់មណ្ឌបហ្នឹងចឹងមណ្ឌបកុហកហ្នឹងមានសាមណព្រាមមកគឺគឺដូចស្រះទឹកខែ5ដែលមនុស្សសត្វទៅចោះទៅរកអញ្ចឹងណាប៉ុន្តែមណ្ឌបក៏ហត់បានប្រកាសថាខ្ញុំអត់មានសេចក្តីត្រេកអររីករាយនឹងទទួលពួកសាមណៈព្រាមទាំងអស់នោះទេ ហើយក្នុងការដែលខ្ញុំបានធ្វើទានឲ្យដល់ពួកសាមណព្រាហ្មណ៍ហ្នឹងក៏អត់មានសេចក្តីជ្រះថ្លាអត់ជឿក្នុងការឲ្យទានហ្នឹងទេប៉ុន្តែខ្ញុំធ្វើបានរហូតមកដោយអត់មានដណាដឹងថាខ្ញុំនឹងមិនរាក់ទាក់ក្នុងការទទួលមិនត្រេកអរក្នុងការធ្វើតែខ្ញុំទទួលខ្ញុំធ្វើដោយមិនពេញចិត្តនេះឯងអត់មានដណាដឹងរហូតមកដោយសច្ចៈវាចាហ្នឹង សូមឲ្យសេរីសុស្ដីកើតមានដល់យ៉ាងចាស់តតកម្មាជាកូនព្រោះដល់ពឹសវាខ្ជិះចេញអាកដាខ្លួនមកទៀតប៉ុន្តែនៅឈោអីអត់តាន់បានទេណាពឹសនឹងខ្លាំងណាស់នៅនៅខាងក្រោមទៀតនៅខាងក្រោមណា រួចទៅបានប្តីនឹងប្រាប់ប្រពន្ធដែលបានមកជាបាសិកាសាខាហ្នឹងប្រាប់ប្រពន្ធប្រាប់ថាសូមឲ្យនាងតាំងពាក្យសច្ចៈកោឡើងជួយកូនទៅខ្ញុំខ្ញុំមានពាក្យដែលមិនសមរម្យតទៅអ្នកជាប្តីទៅឲ្យឆ្ងាយតិចទៅបានខ្ញុំថាបានដែលថាអត់ទេថាទៅថាថាមិនក៏ថាទៅដើម្បីជួយកូនបាទអញ្ចឹងខ្ញុំខ្ញុំថា អាសេរពឹកដែលខំកូននឹងមិនជាទីស្រឡាញ់នៃខ្ញុំក្នុងថ្ងៃនេះមែនប៉ុន្តែអ្នកជាស្វាមីជាមួយនឹងអាសេរពឹកនឹងអត់ខុសគ្នាទេតាំងពីខ្ញុំមកនៅជាមួយខ្ញុំអត់ស្រឡាញ់អ្នកដូចអាសេរពឹកនឹងអញ្ចឹងប៉ុន្តែខ្ញុំធ្វើមិនឲ្យអ្នកដឹងធ្វើដូចជាខ្ញុំស្រឡាញ់អ្នកអញ្ចឹងអ្នកក៏មិនដែលដឹងថាខ្ញុំនឹងស្អប់អ្នកជាស្វាមីដោយសេចក្ដីពឹសដោយសច្ចៈវិចារនឹងសូមឲ្យកូនមានសេចក្ដីសុខសេចក្ដី ពើខ្ជាក់ចេញអស់ទាំងត្រោកឈួររត់លេងទេបើយ៉ាងចឹងណាហ្នឹងបានជាទៅសบายចិត្តហើយបានមិនដុតកុហកហ្នឹងបានសួរទៅព្រះបរមពោធិសត្វបើលោកម្ចាស់មិនត្រេកអរនឹងព្រមចរិយធัวនឹងចឹងមិនត្រេកអរសោះអញ្ចឹងហើយចេះតែទ្រាំនៅបានព្រោះអ្នកបុស្សដែលនៅបានដោយការ សម្រេចទៅដោយឈានសមាបត្តិនៅជាសុខ ប្រាសចាកកិលេសជាគ្រឿងរំខានហើយអ្នកដតីបើថាអបសុកហើយមិនអាចទ្រាំនៅបានទេរមែងត្រេកអរនឹងការគ្រប់គ្រងផ្ទះហើយជាលោកម្ចាស់ចេះយ៉ាងម៉េចបានជាទ្រាំនៅបានដល់ជាង50ឆ្នាំអញ្ចឹងបើអត់ត្រេកអរសោះបានព្រះបរមពុរិស័ទថាអ្នកដែលបុះហើយហើយចាក់សិក្ខាបទត្រឡប់មកគ្រប់គ្រងផ្ទះវិញគឺជាមនុស្សលេះលោះ យើងខ្លាចពាក្យនិន្ទារបស់មនុស្សទាំងឡាយហ្នឹងណាថាយើងនឹងឯងលះបង់ចោលនៅទ្រព្យសម្បត្តិហើយត្រឡប់មករកទ្រព្យសម្បត្តិវិញជាមនុស្សលេះលោះដូច្នេះយើងទប់ទល់ជាមួយនឹងចិត្តដែលមិនត្រេកអរនឹងព្រះមជ្ឈយៈធัวនឹងបានរហូតមកនឹងដោយសារខ្លាចពាក្យគេនិន្ទានឹងឯងហ្នឹងព្រះព្រំពុរិស័ទនឹងសម្ដែងអញ្ចឹងទេដែលទ្រាំនៅបានហ្នឹងខ្លាចគេនិន្ទា ថាជាមនុស្សលេះលោះ ហើយចុះអ្នកឯងវិញព្រះបរមពុរិស័ទសួរណាសួរទៅមនុស្សកុហកហ្នឹងថាមើលអ្នកវិញនោះទៅយ៉ាងម៉េចបានជាមិនត្រេកអរក្នុងការទទួលក្នុងការធ្វើទានហើយចិត្តតែធ្វើទៅបានរហូតមកនេះបបពិតលោកម្ចាស់ខ្ញុំហ្នឹងមានមេត្តាបេតាមានជីដូនជីតារហូតមកគឺជាអ្នកប្រព្រឹត្តធ្វើនៅអំពើយ៉ាងនឹងឯងដោយសេចក្តីពេញចិត្តក្នុងការទទួលសមណៈព្រាមនិងនៅក្នុងការឲ្យទាន ដោយជាអ្នកជឿនៅកម្មនិងផលដល់អញ្ចឹងទោះបីខ្ញុំចាស់នេះសំបីខ្ញុំនេះមិនមានចិត្តត្រេកអរក្នុងការទទួលសម្បណៈព្រាមមិនជឿកម្មនិងផលប៉ុន្តែមិនធ្វើឲ្យខូចប្រពៃណីក្នុងតកូលនឹងមកទេ ព្រោះហេតុដូច្នេះដើម្បីរក្សាប្រពៃណីក្នុងវងត្រកូលគឺខ្ញុំខ្ញុំត្រូវតែធ្វើទៅតាមវងត្រកូលមកទោះជាមិនមិនពេញចិត្តមិនត្រេកអរមិនជឿកម្មផលនឹងក៏ដោយបានរួចចឹងទៅស្វាមីសួរតែប្រពន្ធណាបើអ្នកបើនាងស្អប់ស្អប់យើងលឹងលឹងស្អប់ដោយអសេរពឹងអញ្ចឹងហើយចិត្តទៅនៅជាមួយយើងធ្វើ ធ្វើមិនឲ្យយើងដឹងទៅទៀតដូចជានៅជាមួយនឹងប្តីជាទីស្រឡាញ់អញ្ចឹងអានឹងមកពីអីទៅសុទេប្រពន្ធណាប្រពន្ធបានរៀបរាប់ប្រាប់ថាក្នុងតកូលរបស់ខ្ញុំម្ចាស់នេះតាំងពីដើមមកគឺអត់ដែលអ្នកណាបានប្តីមួយជាពីរតាពីរស្ទះនោះទេហើយដូចខ្ញុំ មិនពេញចិត្តជាមួយអ្នកជាស្វាមីបែកទៅនឹងត្រូវបានអ្នកដតេជាប្តីទៀតវាខុសប្រពៃណីនៃវងតកូលរបស់ខ្ញុំដូច្នេះ ពិតមែនតែខ្ញុំមិនពេញចិត្តជាមួយនឹងអ្នកជាស្វាមីតែខ្ញុំប្រំនៅបម្រើអ្នកជាស្វាមីដូចជានៅជាមួយនឹងប្តីជាទីស្រឡាញ់ដោយរក្សាប្រពៃណីវងតកូលរបស់ខ្ញុំនេះឯងប្រាប់ប្តីអញ្ចឹងណាខ្លាចពាក្យគេនិន្ទាជាអ្នកទំលាយទំនៀមទម្លាប់ប្រពៃណីក្នុងវងតកូលនឹងជានៅអញ្ចឹងទៅរួចទៅបានប្តីនឹងអើប្តីមិនតាន់ថាទេភិយា បានគិតថាយើងពោលពាក្យយ៉ាងនេះចំពោះមុខប្តីចំពោះលោកម្ចាស់មិនសមរម្យសោះជាពាក្យដែលមិនទៅទីពេញចិត្តចឹងសូមសូមខមាទោសខ្ញុំសូមខមាទោសនឹងអ្នកជាប្តីដែលខ្ញុំបានពោលពាក្យមិនគួរកັບដីក្នុងវេលាគ្រានេះបានប្តីហ្នឹងពោលឡើងថាយើងមិនប្រកាន់ទោសនាងទេប៉ុន្តែសូមឲ្យតទៅនាងស្រឡាញ់ខ្ញុំជាប្តីផងចុះហើយខ្ញុំមិនប្រកាន់នៅនាងទេខ្ញុំនឹងខំធ្វើល្អដល់នាងជាភិជា រួចទៅបានមិនដុករហ័សនឹងឯងមិនដុកមិនដុកកុហកហ្នឹងក្នុងពេលហ្នឹងបានព្រះបរមពុរិស័ទនឹងឯងនិយាយប្រាប់មកនិយាយប្រាប់មកមិនដុកមិនដុកឯងនឹងដែលបានស្វែងរកទ្រព្យសម្បត្តិហើយនឹងមានទ្រព្យសម្បត្តិពីម៉ែពីឪខំធ្វើទៀនហ្នឹង គួរតែឲ្យបានសម្រេចនៅគំនូបនច្រើនគឺអ្នកត្រូវត្រេកអរនឹងការទទួលសមណព្រាមហើយអ្នកត្រូវទៅជឿកម្មផលក្នុងការធ្វើហើយ ព្រះបរមពុរិស័ទនឹងក៏បានសម្ដែង អំពីមណ្ឌបតបោះដែលត្រូវត្រូវគេដោតនឹងឈើរលួសណាវាមាន បាតកម្មអីយ៉ាងម៉េចយ៉ាងម៉េចអីសម្ដែងរៀបរាប់អាការៈលក្ខណៈអញ្ចឹងទៅឲ្យមណ្ឌបកុហកនឹងជឿមណ្ឌបកុហកនឹងក៏ព្រមព្រមថាល្អហើយលោកម្ចាស់ចាប់ពីពេលនេះទៅខ្ញុំជឿកម្មផលខ្ញុំទទួលសមណភាពដោយត្រេកអរប៉ុន្តែសូមឲ្យលោកម្ចាស់ណាកុំឲ្យអញ្ចឹងណាលោកម្ចាស់នឹងជាបដិគិហកៈដែលខ្ញុំខំទំនុកបំរុងអស់ច្រើនឆ្នាំមកហើយ ហើយហើយមកធ្វើខ្លួនមិនព្រេកអរនឹងព្រះមច្ចរិយធម៌មិនសមនឹងការទំនុកម្ដងរបស់ខ្ញុំទេណាសូមសូមលោកម្ចាស់ព្រេកអរនឹងព្រះមច្ចរិយធម៌តទៅណាដាស់តឿនព្រះបរមពុរិស័ទវិញណាបាន ចាប់តាំងពីនឹងមកព្រះ ព្រមពុទ្ធសាសនាក៏ត្រេកអរណាមានឧបនិស្ស័យណាមានឧបនិស្ស័យដល់ពេលហ្នឹងត្រូវត្រេកអរនឹងព្រមចរិយាធម៌បានសម្រេចឈានទៅកាន់ព្រំលោកទៅណាទៀតហើយបណ្ឌុបប្រខោះហ្នឹងក៏បានជ្រះថ្លាក្នុងការទទួលសមណៈព្រាមហើយបានធ្វើទានដោយការជឿកម្មផលបាក់របស់កម្មហើយនាងជាភិយាថាទៅឈប់ស្អប់ដីទៅទៀតហ្នឹងហ្នឹងបានសូមខមាទោសពីមុនស្អប់ស្អប់វាមិនដែលនិយាយចេញឲ្យគេដឹងគេទៅនៅស្អប់ទៅនិយាយចេញឲ្យដឹងដោយសារស្រឡាញ់កូនណាពជាដកហ្នឹងមានចំណងជើងដាក់ថា អំណាចនៃការស្រឡាញ់បុត្រហ៊ាននិយាយពាក្យពិតថាស្អប់ប្តីដូចពោះមកអំពីចង់ជួយកូនស្រឡាញ់ស្រឡាញ់កូនហ្នឹងតែហ្នឹងអញ្ចឹងក៏បានចាប់ពីនឹងមកស្រឡាញ់ប្តីប្តីធ្វើអីត្រូវចិត្តអញ្ចឹងទៅបានទីដីសុខរហូតមកអញ្ចឹងទៅនឹងព្រះអង្គសម្ដែងពជាដកនឹងប្រកាសសច្ចធัวសពគ្រប់ទៅពីខកដែលចង់សឹកហ្នឹងបានសម្រេចសតាបតិផលឈប់ឈប់ចង់សឹកហើយតែនឹងបានសម្ដែងសតាបតិផលទៅនៅរហូតហើយហ្នឹងអ ក្នុងសេចក្តីនេះគឺមានជារឿងរ៉ាវដើម្បីយើងសិក្សាទៅណាមួយរឿងកម្មនិងផលវិបាករបស់កម្មណាមួយការប្រព្រឹត្តព្រះមច្ឆរិយធម៌នៅក្នុងព្រះពុទ្ធសាសនាទៀតដែលមានធម៌វិន័យសម្រាប់ដឹកនាំឲ្យរួចផុតចាកទុក្ខហ្នឹងគឺព្រះធម៌ក្នុងវិជាដកហ្នឹងរំលឹកឲ្យមានសេចក្តីត្រេកអរអត់មានអ្វីល្អវិសេសវិសាលជាព្រះមច្ឆរិយធម៌ក្នុងព្រះពុទ្ធសាសនានេះទេហើយណាមួយជាបដិគេហកៈរបស់ ក្រហោះទាំងឡាយជាបដិគេហកៈរបស់បាសកបាសិកា គួរតែត្រេកអរនឹងព្រះមច្ចៈធัวពាក្យតែត្រេកអរក្នុងទីនេះគឺប្រព្រឹត្តឲ្យបានល្អតាមធัวតាមវិន័យនឹងឯងហើយភិយាស្វាមីក៏រស់នៅដោយសេចក្តីស្រឡាញ់គ្នា ជាភិយាស្វាមីប៉ុណ្ណឹងទៀតសូម